chim sa aset à, aset à, tại giết nó ai mình chó ai trong bên nhà tò sọn bà ai múa đặt sao nào để ai mà xua dược nhóm dược nhóm mình xích đập đấng vua ai bán rồi ai cho khó cả phích mình ai chóc cứ ai cho mà xua dược nhom, ta dược nhom thua nó mình chạy bập thì សូមក្រាបថ្វាយបង្គំដល់ព្រះចក្រជនគ្រប់ព្រះអង្គទាំងក្នុងនិងក្រៅប្រទេសដោយសេចក្តីគោរពនិងសូមជម្រាបសួរដល់បងប្អូនយើងទាំងអស់ក្នុងនិងក្រៅប្រទេសដោយសេចក្តីស្ងាត់ថ្ងៃនេះថ្ងៃសុក្រ14កើតខែពុទ្ធយាសាទឆ្នាំផ្លូវទេស័កពុទ្ធសករាជ2565ទៅនៅថ្ងៃ ដែលនាំឲ្យមានការឆ្លងធានដូចជាលោកគុណគ្រប់អង្គនិងបងប្អូនក្នុងនិងក្រៅប្រទេសបានឃើញក្នុងទីនេះគឺថាដោយមានការបំណងរបស់ឧបការីជនយើងតាំងពីដើមដូចជាអអស់លោកបានណាស់បានឃើញជាប្រាប់ថាភូមិខ្ញុំជាភូមិចង្កាត់មកញោកឆ្ងាយពីវត្តអារាមហើយពីដើមធ្វើបិណ្ឌចំណុចស្រុកថាធ្វើតាមវាស្រែទេ ធ្វើដូចជានៅដើមស្នោតរបស់លោកកញ្ញោយាទៀតរួមគ្នាជាមួយភូមិពហឹងខាងត្បូងខាងជើងហ្នឹងរួមគ្នា3 4ភូមិមកចូលអស់គ្នាដល់ស្ដាប់តាំងពីយើងខ្ញុំបំបីភូមិមកគឺបណ្ដែងក៏ធ្វើដល់ឡែកខ្លួនឯងហើយដល់ឡែកខ្លួនឯងគឺមកធ្វើដីរបស់យាយឡើយយាយឡើយតាឆ្អែសនោះមិនដំបូងហើយបន្ទាប់មកក៏ធ្វើដីរបស់បងមីសែនក្ដឿនហើយមកក៏ធ្វើដីរបស់បងបិទខ្លួនដីចោលនឹងអានេះក៏ដីពេលមិនគេមិនបានធ្វើស្រែ3រដូវក៏ឲ្យធ្វើ បើដីគេធ្វើស្រែបេរដូវទៅគេអស់ឲ្យធ្វើក៏យើងខ្ញុំមកសុំប្រកាសរបស់ដែលនោះនោះមានបងបងអាចារ្យយាងដែលជាប្រធានការងារក្នុងការដឹកនាំយាតានឹងឯងអត់ទេតាអាចារ្យសុងនោះទៅណាគឺមានតាអាចារ្យយាងនោះគាត់ដឹកនាំយាតាយើងឲ្យធ្វើក្នុងប្រកាសរបស់មានមានដឹកអៀងមានដឹកអៀងអស់ប្រហែលមួយឆ្នាំពីរឆ្នាំហើយដែរដែលខ្ញុំមិនចាំរដ្ឋសាស្ត្ររបស់គាត់គឺទៅចង្អៀតខ្លាំងពេកបើយើងខ្ញុំមក ធ្វើកាសយីភឹមតាចាសងនឹងក៏បោះអស់ពី3ឆ្នាំប៉ុន្តែដោយឃើញថាទីកន្លែងសម្រាប់ធ្វើបិណ្ឌនឹងវាមិនមានការទលំទលេក៏ខ្ញុំបានមានគំនិតគិតឃើញថាដូនតាយើងក៏ចង់ធ្វើសាលាទានដែរក្នុងទីនោះមានឆ្មោះដូចជាប្រອບណាណាប្រອບហើយជាជាលោកវិញតាចាសុងគាត់ក៏បាត់បង់ជីវិតទៅហើយគ្រួសាររបស់គាត់ជាគុណគឺនោះរណា លោកតាតាសុកគាត់ឆ្នាំ1933ហើយគាត់ស្លាប់ហើយលោកតាចាគាត់ស្លាប់បាត់ហើយណាហើយលោកជាភូមិដែលជាគ្រួសារគាត់កើតនៅឆ្នាំ1940នេះជាគ្រួសាររបស់លោកតាចាសុកគាត់នៅរស់ឡើយទេហើយដល់លោកអស់ពីតាចាសុកទៅដល់លោកតាចានឹងយឿនគាត់ឡើងបន្តលោកតាចានឹងយឿនកើតនៅក្នុងឆ្នាំ1923ហើយគ្រួសាររបស់គាត់ លោកយាយពីជួបគាត់កើតនៅឆ្នាំ1985ហើយដាក់ទាំងអស់ដាក់ទាំងអស់លោករស់ឡើយទេណាគាត់ទៅចាស់ជរាអស់ហើយប៉ុន្តែលោកតាអាចារ្យសែននេះក៏គាត់ស្លាប់ដែរហើយប៉ុន្តែបំណងរបស់អស់អ្នកទាំងអស់នេះគឺក្រោយទៅសម័យទេមិនបានធ្វើទេណាក៏មនុស្សដែលលេអត់ទៅទៅហើយមិនមែនគុំតែប៉ុណ្ណោះទៀតនិយាយតាបងប្អូនដែលមានចាស់ពធាចារ្យលោកភូមិដូចជាយាយយេនោះដូចជាលោកជាហៀមអឺយាយដែក យាយសាមយាយឡើយអីហ្នឹងអ្នកទាំងអស់គាត់មានបំណងចង់ធ្វើទាំងអស់ប៉ុន្តែគាត់មិនគ្រាន់តែនិយាយគាត់មានកម្រិតគាត់មិនបានធ្វើទេអ្នកទាំងអស់ហ្នឹងក៏ខ្លះនឹងរកខ្លះក៏បាត់បោទៅដល់យើងខ្ញុំនៅពេលដែលខ្ញុំជាកូនជាចៅជំនាន់ក្រោយទៅគេថាបំណងរបស់ដូនតាគេចង់ធ្វើប៉ុន្តែគាត់មិនបានធ្វើទៅយើងខ្ញុំនៅថ្ងៃមួយនៅក្នុងឆ្នាំអឺ2020ខ្ញុំបណ្ឌិតចំណុះស្រុកក៏ខ្ញុំបានប្រកាសប្រាប់ និយាយតើថាយើងនឹងធ្វើសាលារៀនមួយប៉ុន្តែមិនដឹងធ្វើទីកន្លែងណាទេតែខ្ញុំនឹកឃើញថាខ្ញុំចង់ធ្វើរកដីរបស់ខ្ញុំទេភូមិដីរបស់ខ្ញុំទេខ្ញុំមានដីតែមកគុកទេភូមិតាទេគឺឲ្យកន្លែងគេតាខ្ញុំធ្វើប៉ុន្តែដោយសារបងបិទងួនគាត់បានយល់ឃើញថាខ្ញុំគ្មានដីទេខ្ញុំចង់បរិច្ចាគឲ្យសង្គមថាលោកអូនឯងគ្មានដីទេមានដីតែភូមិតាហ្នឹងខ្ញុំមិនបាច់ឲ្យទេគាត់បងគេណាឲ្យគាត់បានសម្រេចឲ្យដីនោះគឺថា ដល់ទឹង16 152ដល់សុភមតែគាត់មកវាស់ដល់ដៃរបស់គាត់តែចាប់តាំងពីគាត់ឲ្យដីនឹងហើយយើងខ្ញុំក៏បានរួចដៅក្នុងដើម្បីដល់រឿងច្បាប់វិញព្រោះមិនអីហើយមិនអីយើងដូចនិយាយពីច្បាប់វិញតែក៏បានប្រជុំគ្នាក្នុងភូមិនឹងឯងប្រជុំគ្នាអញ្ជើញដល់បងប្អូនក្នុងភូមិទាំងអស់មកប្រជុំចាស់លោកមេសុងនឹងឯងដើម្បីយើងជួបជុំគ្នាមើលតោះសញ្ញាឈ្មោះប្រហែល 76គ្រួសារហ្នឹងរៀននាមគ្រូតនាមមកកាត់កាទេនាមដល់រដ្ឋអំណាចភូមិវាសុំពីថ្នាក់ភូមិណាពីថ្នាក់ភូមិដើម្បីឲ្យគេទទួលថាអើយើងទាំងអស់គ្នា76គ្រួសារនឹងយល់ព្រមទាំងអស់គ្នាធ្វើសេចក្តីស្នើដល់គេដើម្បីយើងធ្វើសាលាធានហើយដូចឈ្មោះទាំងអស់គ្នាខ្ញុំបានរៀបរាប់ខ្លួនស្ដេចខាងដើមបងប្អូនបានឃើញថាចាប់តាំងបងស្បិតរហូតដល់ទៅទីបងប្អូនបានឃើញនឹងឈ្មោះហើយ ដូចជាឈ្មោះទាំងអស់គ្នាបងប្អូនបានឃើញក្នុងច្បាប់ហ្នឹងក្នុងច្បាប់ដែលបងប្អូនមើលទៅគឺថាមិនមែនបងស្បិតណែបងប្អូនបានមើលឃើញដូចជាមិនមែនបងញ៉ាំងអឺបងថាញ់បងលឹមធីទៀកហើយមានបងសំបងអ៊ីបហើយបងសឿងអាធាសបឿនហើយមកដល់ស្អាងបងបងបងហាយយីភឹមសុង ហើយបងយឿងបងវឿនបងលួកខូយតារ៉នណាអ្នកទាំងអស់និយាយដល់នេះបងប្អូនបានមើលក្នុងច្បាប់ក្នុងក្នុងក្តាស់ដោយស្រាប់ដោយខ្លួនឯងតែបានឈ្មោះណាទាំងអស់ស្នេហ៍សញ្ញេដូចជាក្នុងក្នុងក្នុងក្តាស់ដែលបងប្អូនបានហើយតែយើងខ្ញុំបានប្រកលឲ្យបងបិទគាត់យកទៅឲ្យអាអាគណៈកម្មការភូមិនោះណាអាអាទាំងវាំងតនោះ អាទាំងវាំងតហ្នឹងវាទទួលយល់ព្រមថាអឺបងប្អូន76គ្រួសារហ្នឹងគេយល់ព្រមធ្វើសាលាទានហ្នឹងក៏យើងខ្ញុំដាក់សំណើហ្នឹងដល់នៅថ្ងៃអឺថ្ងៃទី30ខែខែ2ណាណាថ្ងៃ30ខែ2ដូចជាបងប្អូនបានឃើញក្នុងក្រដាស់នេះក្នុងក្រដាស់ហ្នឹងថ្ងៃ30ខែ2ណាថ្ងៃ30ខែ2បងប្អូនឃើញជួបជុំគ្នាណាដូចថ្ងៃ30ខែ2ហ្នឹងយើងខ្ញុំបានជួបជុំគ្នាដើម្បីនឹងសញ្ញាក្រដាស់ហ្នឹងណាសញ្ញាក្រដាស់ឈ្មោះទាំងអស់ហ្នឹងណា ណាកាលណាបើសញ្ញេរួចហើយណាសញ្ញេរួចហើយតាំង77គ្រួសារយើងខ្ញុំបកលឲ្យអាអាគ្រឿងអប់ដែលហៅថាមេភូមិណានៅថ្ងៃថ្ងៃទី6ខែ3ឆ្នាំ2020ចំនួន76គ្រួសារណាបងប្អូនណា76គ្រួសារកាលណាបានយល់ព្រមទាំងអស់គ្នាហើយក៏យើងបកលឲ្យអាមេភូមិនោះដូចជាបងប្អូនបានឃើញនៅថ្ងៃទី6ខែខែខែខែ3ខែ3ឆ្នាំ2020ណាដូច ក្រោយដែលអំពីយើងខ្ញុំបានដើរតាមប្រកាសឲ្យបងប្អូនយើងសញ្ញេរួចស្រេចហើយតាំង76គ្រួសារហ្នឹងយើងខ្ញុំក៏បានយកទៅឲ្យមេភូមិដែលវៀតណាមដល់គ្រឿងអប់ហ្នឹងដើម្បីសញ្ញេសញ្ញេគឺដូចជាវីដេអូដែលបងប្អូនបានមើលហើយគឺថ្ងៃខ្ញុំដែលរួមគ្នាធ្វើគឺថ្ងៃទី30ខែ2ថ្ងៃ30ខែ2ណា ដែលយើងខ្ញុំរួមគ្នាធ្វើរួមគ្នាធ្វើក្តាស់ហ្នឹងណាដូចជាឃើញនៅស្រាប់នៅភ្នែកហ្នឹងយើងខ្ញុំបានរួមគ្នាធ្វើក្តាស់អឺរួមគ្នាធ្វើក្តាស់ហើយដល់បកលឲ្យមេភូមិវិញគឺនៅថ្ងៃឲ្យគេសញ្ញេណានៅថ្ងៃ6ខែ3ឆ្នាំ2020នៅឆ្នាំ2020ហើយក៏យើងខ្ញុំយកទៅដល់សាលាឃុំសម្បត្តិទី2ដូចមែនតទៅនេះគឺយើងខ្ញុំតាសេនៅថ្ងៃទី29 ខែ12ណាដើម្បីផ្ញើទៅសាលាឃុំប៉ុន្តែសាលាឃុំក៏មិនឆ្លើយតបទៀតណាមិនឆ្លើយតបទៀតនេះជាសម្បត្តិទី2ដែលអស់លោកណាត់ឃើញក្នុងដៃនឹងឯងអានេះមិនសម្បត្តិទី1នេះសម្បត្តិទី1ណាលោកសម្បត្តិទី2មូលហេតុអីគឺចាប់តាំងពីយើងកសាងកំពុងកសាងគឺរដ្ឋអំណាចមករោរឿងយើងរហូតរោរឿងមិនអោយយើងទិញគ្រឿងសំណង់ ខាងខិតដែលណាក់នោះសំណងមិនអោយមកមកមកលុកឲ្យយើងខ្ញុំហើយបំណងទូសិតគឺបានទូតាមអឺបតាយេតានឹងរារាំងរបស់យេតានឹងមករួមជាមួយនឹងយើងខ្ញុំដែលមានប្រសងយើងខ្ញុំកសាងគឺរួមមិនអោយយកបាយមកធ្វើប្រគិនប្រសងហើយនឹងរារាំងក្មេងលោកភូមិនឹងគឺថាមិនអោយមកចូលចិត្តនឹងសាលារៀន Ờ, chạp gì ta tầm sáng sinh nhé sinh nhé mình ở chung lúc tới cái sinh nhé mình hỏi đó mình ở đây khi cuộc hóa chứ cái sinh nhé chắc chụp một mũi cửa xã sinh nhé ôi à cái nào mà cà cúm là mình cúm có à từng vắng cỏ còn quên bao tập cũng có thì hốt thì vô tập đó cúm con ấy mình mình mượn ai cái xã kia hết cho mình ăn nhặt nó kế tập đồng ờ, ngay thì cho cứ tốt hết sẽ lặng cẳng nó hết mò mò ở dưới tạ còn khăn cái chè khăn rỗi á à biết mà còn khăn cái khăn rỗi biến អាកលាស់មកខាងក្រោយវិញគេដល់ឃើញគេធ្វើទៅវាកលាស់ឲ្យគេផ្អាក់អស់20ថ្ងៃងាប់សមាំងគេនឹងជាង20 30បោវាមកថាវាសងមិនសងថាចាំបើយើងខ្ញុំនឹងចាំផ្លេតទៅវាទៅធ្វើក្តាស់ឲ្យអឺវាមិនធ្វើណាតាំងពីទី1ទី2ទី3ទី4មិនមែនធ្វើណារហូតសមាំងគេងាប់20បោខ្ញុំមិននៅចាំដែរហើយបំនឹងទៅដល់យឺតសាប់ផ្សេងទៀតបើដើររាំងយាយតាប្រតានឹងមិនអោយយកចង្ហាន់មកប្រគេនប្រសងឲ្យសញ្ញេថាកំអួតធ្វើសាលាទៀតតែពិតគេសញ្ញេហើយអស់ហើយនឹង អ្នកអីគេវាទៅហាងផិតទៅខាងក្រោយទៀតហើយបើដល់រ៉ែរាំងក្មេងក្មេងមិនអោយមកមកជួយធ្វើការងារក្មេងទាំងអស់យើងខ្ញុំមិនដាច់មិនមែនបង្ខំទេគឺវាមកដល់ខ្លួនឯងវាហ្នឹងក្មេងទាំងអស់មិនជឿសួរវាទៅស្លាក់សួរទៅព្រោះខ្ញុំអត់មែនបង្ខំថាអឺយកកម្លាំងក្មេងក្មេងធ្វើអាជីវកម្មលើកម្លាំងកុមារគឺក្មេងគឺដឹកឃើញដល់លោកគ្រូមិនស្រុកទៅមកឃើញនិយាយតាបងប្អូនលោកគ្រូស្រុកទៅមកធ្វើតាមទៅហើយចាប់តាំងពេលនោះគឺរត់អំណាចហ្នឹងមកមករូបរឿងខ្ញុំរហូតដល់ ដូចជាថ្ងៃមួយតែប្រសង់ថ្ងៃដែលលោកកំពុងតែចេញដែរជាមួយយើងខ្ញុំអាអានគរបាលគេមកលោកនោះគេហាមខិតគេមិនអោយធ្វើហើយហើយមានការប៉ះសម្ដីជាមួយខ្ញុំទេមានប៉ះជាមួយប្រសង់ទេហើយគេទៅផ្អើតលោកគេថាណាណាមើលមិនលោកមកបាទស្ដោះទឹកមកព្រោះលើលោកនិយាយជេរបក់ធ្វើដល់ធ្វើកាយវិការមិនសមជាបញ្ហាថានគរបាលបណ្ដាប្រជាជនតាមកាយវិការដែលខ្ញុំមើល ហើយ6ចូលចិត្តគឺអាអាកោសញ្យ៉ាងជាមួយនឹងអាផុងអាដៃតាផុងណាហើយនឹងអាគ្រឿងណាថ្ងៃដែលយើងខ្ញុំឲ្យក្មេងៗថ្ងៃចូលឆ្នាំលេងលេងអូប្រតឯនឹងនឹងហក់ក្រងវាមកហាមខិតវាផកស្រាងវិលអស់វាមកហាមខិតយើងខ្ញុំមិនឲ្យលេងលបែងវិជាប្រៃមកហាមខិតមិនឲ្យនិយាយតាងយកខិតរបស់ បុព្វការីជនយើងដូចជាមានអ៊ុំតាចាសុងនិយាយតានឹងភូមិនឹងគ្រប់ទាំងអស់មកបាំងស្គូសាលាទៀតអានេះជាប្រពៃណីរបស់យើងខ្ញុំតាយើងខ្ញុំដូចតែយកមកបាំងស្គូជួបជុំនឹងសាលាទៀតតាតែរដ្ឋអំណាចនឹងមិនមិនសិទ្ធអីមកហាមកាត់ជាងខ្ញុំមួយចំណែកទៀតគឺថាមួយចំណែកទៀតគឺថាយើងខ្ញុំយកឆ្អឹងមកបាំងស្គូលវាថេតវាតាយកមកបាំងស្គូលមកឃុំមកឃុំជួបជុំគ្នាបាំងស្គូលគឺវាមកប្រមាថកាត់ទៀតដល់យើងខ្ញុំមករារាំងយើងខ្ញុំមិនអត់បាំងស្គូល ហើយក្រោយពីនោះទៀតគឺដូចជាថ្ងៃអាទិត្យម្ដងតែថ្ងៃអាទិត្យបងប្អូនអឺគេកំពុងធ្វើការមកយកខ្ញុំខ្ញុំមិនមែនថ្ងៃអាទិត្យថ្ងៃសៅរ៍ទេហើយពួកវែនថ្ងៃអាទិត្យវាអត់សន្តានទេវាមករស់រឿងយើងខ្ញុំផុកស្រាមករស់រឿងយើងខ្ញុំនៅសាលាត្រៀមនេះមកគេប្រមាថដល់ប្រសង់នៅថានៅប្រសង់នេះមិនមកណានេះមិនមកតែពិតប្រសង់នេះមិនមកលោកយើងខ្ញុំនេះមិនមកទេលោកមិនមែនមកដល់ឯកឯងទេយើងខ្ញុំប្រដាក់នេះមិនមក ខ្ញុំចង់បញ្ចាំងពីរឿងដីព្រោះប្រហែលថ្ងៃខ្ញុំឃើញអាកាសែតត្រែយកនោះគេចោលថ្ងៃទី16ខែ7គេចោលណាចោលថ្មីថ្មីនោះថាយើងខ្ញុំធ្វើនឹងមិនមែនអឺមិនច្បាប់ទេទេច្បាប់តែខ្ញុំបាននិយាយមិញខាងដើមបងប្អូនអាចឃើញស្រាប់តាំងពី1រហូតដល់ទី5នោះបងប្អូនឃើញតាមលំដាប់លំដោយតាំងពីសុំលើកទី1រហូតទី5នោះឥឡូវនិយាយពីដីដីគឺដីខ្ញុំបានទទួលពីបងបិទតាបងបិទខ្លួនគាត់ឃើញថាខ្ញុំគ្មានដីនោះគាត់ ធ្វើសាលាប្រែនគាត់បានជូនដីទៅถึง16បណ្ដោយ52ដើម្បីជូនដល់សង្គមជូនដល់សង្គមហ្នឹងដីជាដីរបស់គាត់គាត់មានគាត់ថាបញ្ជីដីបាំងខ្វាងដីភាសាវៀតណាមថាបាំងខ្វាងខ្មែរថាគាត់បញ្ជីក្បាលដីនេះច្បាស់លាស់របស់គាត់តាប៉ុន្តែខ្ញុំមិនដឹងថាពេលក្រោយមិនមែនមូលហេតុអីរត់ទៅធ្វើអាបញ្ជីថ្មីអត់អូគាត់មួយទៅហ្នឹងបានគេយកអាឡែហ្នឹងអាឡែដែលយកអាអាក្បាលដីក្រោយហ្នឹងប៉ុន្តែដីពិតដីរបស់បងបិទតែប្តីរបស់គាត់ហ្នឹងបានធ្វើឈ្មោះ ពីយើងខ្ញុំមិនមែនថាតែការល្ងងខ្លាំងមិនដឹងអីយកអីគេធ្វើណាគឺយើងខ្ញុំគឺមានម្ចាស់គេគេឲ្យកំទៅលេលាក់ដោយអក្សរច្បាស់លាស់គឺដល់សង្គមទៅយើងមិនមែនធ្វើហើយនិយាយរឿងព្រះពុទ្ធបដិមាវិញនេះគេចោទថាយើងខ្ញុំមកយកប្រាក់ដាក់កណ្ដាលវែលប្រានេះគឺខ្ញុំកសាងមិនដំបងយើងខ្ញុំមិនតាន់មែនបំណងយកប្រាក់ពុទ្ធរូបមកទេមិនក្រោយបាទយើងខ្ញុំយកមកចាំសាលាធានហើយបាទយើងខ្ញុំយកមក ប៉ុន្តែដោយសារលោកបដិជ្ជប្រគុណប្រគ្រូថាញានចៅតិកាវត្តសាលវត្តលោកធានពីពូកនោះលោកឃើញយើងខ្ញុំកសាងសាលាធានហើយលោកចង់ជូនប្រពុទ្ធរូបមួយអង្គដើម្បីទុកមកឲ្យយើងខ្ញុំធ្វើសក្ការៈបូជាហើយយកមកមកថ្ងៃនេះសៀលលោកណានាធ្វើតនដាក់ប្រាស់នោះតែខ្ញុំចាប់ដើរទៅសាលាធាននោះភ្លាមដើម្បីនិមន្តប្រាស់ចូលរហូតមកយើងខ្ញុំនិមន្តបានក្នុងសាលានេះបាន80%យើងយើងបាននិមន្តមកតែយើងខ្ញុំដាក់ប្រាស់កណ្ដាលវាកណ្ដាលកាលនេះពួកអានោះចោតទេ តែអាកាសែតត្រែយែកនឹងក៏ចោលទេអាកាសែតមួយចិនអាក្មេងយួននោះក៏ចោលទេអានោះគ្រាន់តែព្រះពុទ្ធរូបនឹងគឺថាបានមកនោះដល់ប្រជាតកាតែគ្នានោះលោកជូនឲ្យយើងខ្ញុំមិនលេលាក់ជាអសោច្បាស់ឡោះលោកជូនយើងខ្ញុំមិនយើងខ្ញុំទៅសុំទេណាលោកឲ្យយើងខ្ញុំនៅតែយើងខ្ញុំទៅយកពីរត់មកដាក់ដល់ឯងឯងណាដល់លោកឯងទៅចោលទុកដាក់ដៅវិញលោករមមកដាក់គ្នាណាធ្វើតនតែមកទៅយើងខ្ញុំរៀបចំសាលាឈើនឹង ដាក់លោកនៅក្នុងសាលាទៅធ្វើសកម្មភាពដូចជារហូតដល់យើងបានកសាងសាលាថ្មនៅបាន80%យើងខ្ញុំក៏បានមកដាក់លោកដំទៅមានអាសនៈមានទីកន្លែងសម្រាប់ធ្វើសកម្មភាពដូចជាហើយចំណែកគ្រឿងប្រសង់យើងណាប្រសង់គឺយើងខ្ញុំសូមអនុញ្ញាតពីគ្រូញៀនដែររាជអធិការវត្តសាលវត្តអត់ចេះពីទូថានិគុណយើងខ្ញុំនៅភូមិនេះកំសត់រឿងណាក់ចេះដឹងណាលោកខ្ញុំកណានិមលគ្រូចាទៅលោកមកជួយដល់យើងខ្ញុំឯងលោកក៏សូមអនុញ្ញាតដែរលោកអនុញ្ញាតមិនគ្រឿងខ្ញុំទៅប្រសង់ក្នុងវត្ត លោកពេលដែលធ្វើការធ្ងន់ស្រាលអីនៅក្នុងសាលាព្រានខ្វះកម្លាំងលោកមកជួយចាក់បេតុងណាប្រសងដូចជាបងប្អូនឃើញនៅគ្លីបវីដេអូស្រាប់ទៅគឺមានប្រសងក្រហមរួមជាមួយបរិស័ទគឺតែការសាមគ្គីបែបយ៉ាងហ្នឹងឯងឈ្មោះថាដល់អំណាចនឹងដូចជាអាចារ្យធានបំបីតែយើងខ្ញុំធ្វើបំបីសាមគ្គីយ៉ាងម៉េចសាមគ្គីដល់ណារដ្ឋថាបែងចែកយ៉ាងម៉េចប្រសងក៏មករួមជាមួយបរិស័ទបរិស័ទគឺពឹងលើប្រសងយើងខ្ញុំដាក់និមន្តលោកមកលោកមិនមែនមកដល់ឯងដូចជាគ្រូអាចារ្យខច័ន្ទតារាគ្រូលក្ខិណាគ្រូមហា គ្រូកាន់ឯគ្រូយើងឯចាដើមគ្រូចាប់ផ្សេងផ្សេងឡាក់ឡាក់សិតតែសឹកតែយើងខ្ញុំមិនមិនមែនឲ្យឯឯងមកលោកមិនមកទេហើយទូសូមបងប្អូនយើងយកទៅពិចារណាឡើងមិននឹងໄວប្រហាយើងខ្ញុំចោតប្រកាន់យើងខ្ញុំរឿងអីមួយគឺត្រូវតែតែតែតែយកខតាងមែនសួរយើងខ្ញុំមិនទៅជាភាសាកាសែតកាសែតត្រែយឹកហ្នឹងឯងមិននឹងចោះមកទៅមែនnhàតសងបើឯងមកតាក់សណាវដេឯងមកសួរយើងខ្ញុំយើងខ្ញុំមានសិទ្ធិបដិងពួកឯងបានព្រោះឯងចោះ ខុសការពិតមិននឹងឯងចោះគឺឯងចោះមកសួរយើងខ្ញុំតើយើងខ្ញុំធ្វើនឹងមិនច្បាប់ទេធ្វើនៅដីរបស់អ្នកណាព្រះពុទ្ធរូបបានពីណាមកឯងសួរច្បាស់លាស់បានឯងចោះខ្ញុំសរុបសេចក្តីមកថាឯងមកសួរយើងពេលនេះសិនមិននឹងចោះអសែតតើខ្ញុំថតតាស់របស់លោកឯងមកអាមកអាអាអានេះយកចាងវាំងកសែតចោះតាស់លោកឯងចោះតាស់លោកឯងតាំងដាក់សំផឹងដាក់ជួយស្រីពេសយាដាក់អាភៀនលោកឯងព្រមទេខ្ញុំមិនបានអនុញ្ញាតសួរពីលោកឯង សាលាត្រានខ្ញុំក៏ចឹងដែរមិនលោកឯងចោតប្រកាន់ថាខ្ញុំធ្វើនៅដីលាក់បោណាក់ណាធ្វើមិនមែនច្បាប់ទេមិនមែនលោកឯងមកសួរខ្ញុំព្រះពុទ្ធរូបបានអនុញ្ញាតពីអីមកឬមកក៏លោកឯងមិននាំមកឯងចុះឯងទៅមកសួរខ្ញុំញ៉ាតសងហើយដល់ខ្ញុំសូមបញ្ចប់ទៅប៉ុណ្្នឹងមិនមែនខុសចំពោះអីគឺទៅបងប្អូនពិចារណាមើលដូចជាឃ្លីបវីដេអូខ្ញុំមិនតាំងពីដើមដល់ចប់ហ្នឹងណាសូមអរគុណសូមជម្រាបលាមិនខុសចំពោះសូមអភ័យទោស